អាមេរិកនិងកូរ៉េខាងត្បូងបាញ់មីស៊ីលជិត10គ្រាប់ឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានធ្វើការបាញ់មីស៊ីលចំនួន8គ្រាប់កាលពីព្រឹកថ្ងៃច័ន្ទទី6ខែមិថុនានេះចូលទៅសមុទ្រខាងកើតរបស់កូរ៉េខាងត្បូងដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលបាល់លីស្ទិក រយៈចម្ងាយខ្លី របស់កូរ៉េខាងជើងនេះបើយោងតាមមន្ត្រីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយិនហាប់បានដកស្រង់សម្ដីរបស់យោធាកូរ៉េខាងត្បូងថា ការ បាញ់មីស៊ីល របស់កូរ៉េខាងត្បូងនិង អាមេរិកគឺជាការបង្ហាញ ពីសមត្ថភាពនិងការត្រៀមខ្លួនរួចរាល់ក្នុងការអនុវត្តការវាយប្រហារប្រឆាំងនឹងប្រភពនៃការបាញ់មីស៊ីល ឬមណ្ឌលបញ្ជានិងជំនួយរបស់កូរ៉េខាងជើងយិនហេបបានចុះផ្សាយថាយោធារបស់កូរ៉េខាងត្បូង និងអាមេរិកបានបាញ់មីស៊ីលចំនួន8គ្រាប់ ប្រហែល10នាទី ចាប់ផ្ដើមពីម៉ោង4:45នាទីព្រឹកថ្ងៃច័ន្ទដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីល8គ្រាប់របស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយថា សមយុទ្ធនោះរួមមាន ការបាញ់មីស៊ីលមួយគ្រាប់ពីយោធាអាមេរិកនិង7គ្រាប់ពីយោធាកូរ៉េខាងត្បូងការបាញ់មីស៊ីលបាល់លីស្ទិករយៈចម្ងាយខ្លី របស់កូរ៉េខាងជើង ចូលមកសមុទ្រខាងកើតកាលពីថ្ងៃអាទិត្យប្រហែលជាការបាញ់សាក់លបងដ៏ធំបំផុតរបស់របបកុម្មុយនីសនេះហើយវា បានកើតឡើង តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងត្បូងនិងអាមេរិកបញ្ចប់ការធ្វើសម្ពយុទ្ធយោធារួមគ្នា សូមបញ្ជាក់ថាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងគឺលោកយុនសុកយ៉ែលដែលទៅនឹងឡើងកាន់តំណែងកាលពីខែមុន បានបដិញ្ញាចិត្តប្រកាន់ជំហរឲ្យកាន់តែតឹងរឹងប្រឆាំងនឹងកូរ៉េខាងជើងនិងបានយល់ស្របជាមួយប្រធានាធិបតីអាមេរិកโจ Biden នៅក្នុងកិច្ចប្រជុំកំពូល កាលពីខែឧសភាក្នុងទីក្រុងសេអ៊ូលដើម្បីធ្វើឲ្យប្រសើរឡើងនៅសមយុទ្ធយោធារួមមួយរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។